សារ៉េតកសិកម្មសូមស្វាគមន៍បាទថ្ងៃនេះបង្ហាញពីរបៀបនៃការដាំផ្ទៀកទុយពើនៅលើដីផ្ទាល់បាទយើងឈូឆាយដីវាយើងដាក់ជីដាក់អីហើយយើងជីបណ្ដៅវាទៅនេះតាមពិតបណ្ដៅនេះយើងជីហើយហើយបាទអញ្ចឹងគាត់ក៏ឆ្កឹះឆ្កាយឆ្កាយជីទុយជីទុយប៉ុណ្ណឹងបាទកាយបណ្ដៅទៅគាត់អាចដាំបាន ចឹងយើងនឹងដាំនៅលើដីផ្ទាល់វាអាចមានតូចច្រើនជាជាងការដាំនៅក្នុងផើងកុំឲ្យយើងរើចោះរើឡើងបាទនេះគឺយើងបានដាំហើយបង្ហាញទៅបងប្អូនក្នុងការដាំប្រទីបទៅទៅពូជនេះគឺពូជជប៉ុននេះបាទនេះអ្វីដែលយើងដាំរីរាល់បាទបាទអញ្ចឹងពុកម៉ែបងប្អូនមើលនេះយើងចាប់ដើមសាកល្បង ជាលើកទី2នៃការដាំនៅលើដីផ្ទាល់បាទនេះយើងដាំបាន3 4 5គល់ហើយបាទហើយបើពុកម៉ែបងប្អូនត្រូវការពូជត្រូវការអីអាចយកតាក់ទងនៅលើទូរស័ព្ទនៅលើកញ្ចក់អេក្រង់នេះបានបាទហើយមួយទៀតនេះគឺយើងបានដាំរួចរាល់កាលពី2ខែមុន1ខែជាង2ខែបាទសុខភាពបានល្អ បាទហើយអានេះគឺយើងអរគុណច្រើន សម្រាប់ការទស្សនានៅវីដេអូនេះកុំភ្លេច Subscribe និងចុចរូបកណ្ដឹងផងបាទអរគុណជម្រាបលាបាយបាយ